ជំនោបោះមករំភើយត្រជាកាយឲ្យចិត្តកិនដល់ខ្លួនឯងនៅយូរទៅដូចជាចំបែងឯកាវងវែងប្រៀបដូចជាផ្សែង កាផ្លែកតែខ្ញុំបេះដូងខំព្រៀនរស់នៅអត់គ្នា គ្មានអ្នកនឹកនានាងចាំមើលថែសែនអបសុខកើតទុកគង់វល់ចិនជួយផ្ដល់ចំឡើយពេលណា បានឆាប់មិនចង់នៅយូរតែយំលន់ទួ ជួយផ្ដល់ចំឡើយពេលណាដល់គូបើបានឆាប់មិនចង់នៅយូរបេះដូងលន់ទូយំសោកក្រោកសួរទៀងទី មិនឯកាផ្លែកតែខ្ញុំបេះដូងកំព្រៀតរស់នៅអត់គ្នា